ហិនលីដាលេងស្ទីលញាក់សាច់ក្រោយខ្លាយជា តារាចម្រៀង នៅក្នុងផលិតកម្ម Galaxy តារាចម្រៀងជំនួសថ្មីនៅក្នុងផលិតកម្ម Galaxy ហិនលីដាបានចេញបទចម្រៀងថ្មីថ្មីជាបន្តបន្ទាប់ដែលមានទាំងបទមនោសញ្ចេតនានិងបទញាក់អ្នកគ្រប់គ្រងជាច្រើនលាន់មាត់សរសើរថាហិនលីដាប្រែប្រួលផ្លែកទាំងការរៀបចំខ្លួននិងរូបសម្រស់យ៉ាងណាមិញនាងមិនទាន់អាចប្រជែងជាមួយតារាចម្រៀង មិត្តរួមត្រនំតំច័ន្ទសីមាបានឡើយដោយសារតែសមត្ថភាពជាចម្បងបានធ្វើឲ្យតារាចម្រៀងហិនលីដាคล้ายទៅជាអ្នកចម្រៀងនៅក្នុងផលិតកម្មកាឡាស៊ីដែលគិតមកដល់ពេលនេះនាងថតបទចម្រៀងបានប្រមាណជិត20បទទៅហើយដែរបើក្រឡេកមកមើលសម្រស់និងការរៀបចំខ្លួន របស់ហិនលីដាពិតជាប្លែកនិងតាក់ទាញជាងមុនកន្លងមកធ្លាប់មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាហិនលីដាអាចជាគូប្រជែងរបស់តារាចម្រៀងតនច័ន្ទសីមា ប៉ុន្តែយ៉ាងណាតារាសម្បរស្រអែមរូបនេះ បានប្រាប់អ្នកព័ត៌មានថា នាងមិនមានបំណងប្រជែងតារារូបណានេះទេ នាងស្រឡាញ់នឹងចាត់ទុកតនច័ន្ទសីមាគឺជារៀមច្បងចុងក្រោយហិនលីដា ថែមទាំងកំពុងប្រឹងប្រែងរកអ្វីដែលជាស្ទីលប្រចាំខ្លួននាងទីផងមិនខុសពីតនច័ន្ទសីមាប៉ុន្មានឡើយចុងក្រោយនេះហិនលីដាមានការប្រែប្រួលប្លែកជាពិសេសរូបរាងស្រឡូនស្អាតហើយការរៀបចំខ្លួនក៏តេទៀងនឹងតនសម័យជាងមុនដែរ។ ហិនលីដា បានបញ្ជាក់ថានាង បានសម្រកគីឡូដល់ទៅជាង10គីឡូឯណោះទើបមើលឃើញផ្លែកបែបនេះគេមិនទាន់ដឹងថាតាមរយៈទឹកដមសម្លេងរបស់ហិនលីដាតើនាងអាចមានឱកាសបានច្រៀងរួមគ្នាជាមួយកម្ពុជាតារាចម្រៀងព្រាបសវណ្ណខេមរៈស្រីមុននិងលោកខេមឬយ៉ាងណាឡើយចាហិនលីដាប្រកាសណាស់ពេលដែលចូលកឡាក់ស៊ីនវត្រាគឺនាងកាន់តែប្លែកប្លែកពីមួយថ្ងៃទៅមួយថ្ងៃតែម្ដង